យល់សប្បុរសល់ពេលដែលខ្លួននៅក្បែរបងនេះគេញញោពេលដែលត្រូវឆ្ងាយពីស្នេហ៍ជុំនៅថាអូននៅទីណាវើត្រឡប់វិញបានទីជីវ៉ាបងដឹងថាបងគឺជាអ្នកសាងកំហុងលើស្រីកុំហៅរកប៉ុណ្ណឹងតែអូនតែងតែប្រណីតែពេលនេះមានកូនចាចេញទុកឲ្យបងនៅម្នាក់ឯងទៅវិញ ចឹងសម្លាប់ព្រោះតែរូបបងធ្វើបាបនំឡងឲ្យមានស្ងួនរូងដូចស្លាមបងតែងតែទងអូនចោលឲ្យនួននងរូតែតោបងលួចមានស្រី ង់មុនតរូបអូនថាចង់ដើរចេញទោះទៅមុខបន្តក៏លែងមានវ័យត្រូវចំណេញព្រោះតែគ្រប់យ៉ាងអូនប្រឹងតែខាអូនខំស្មោះឲ្យបងប្រឹងសាវ៉ានៅឃើញដល់រឿងចាស់ចាស់ទើបដឹងថាបងអ្នកខំស្ដីបន្តដល់អូនហងហាញបងតែងចាប់កំហុងអូនដល់ដៃចេញក៏មិនព្រមស្ដីសុខចិត្តយំតែឯងស្រែករកស្រី បើសិនមានឱកាសបងនឹងខិតខំកែប្រែមិននៅមានកុំហៅដល់ដែរដល់ដែរធ្វើមិនលើនទៀនបងជាមនុស្សដែលចង់សៀនបងថងទៀនទងងចៅកណ្ដាលផ្លូវពេលនេះអូនចេញទៅតែបងដឹងថាសំខាន់យ៉ាងណាប្រំបងផងជីវ៉ាតើអូនគិតយ៉ាងណាបើសិនអូនបោក្រោយបងនឹងធានាមិនដល់ បានជឿផ្សាបងនឹងនាំមុនញ៉ាំអីមិនឲ្យរូបស្រីខូចចិត្តបងភ្លេចឲ្យអស់រឿងចឹងចឹងចាំទុំថាវាត្រឹមជាអតីតបងដឹងថាអូនឈឺចាប់ឈឺដូចគេចឹងសំឡាប់ព្រោះតែរូបបងធ្វើបាបនំឡងឲ្យមានស្ងួនរំដូចស្លាមបងតែងតែទុំ the room